តឯកយើងខ្ញុំបាន ចុះមកផតនៅស្រុកកោះធំ បាទលើ ទឹកដីកោះធំបាទឥឡូវថ្ងៃនេះបានទៅចាំទៅជួបទួជាមួយខ្ញុំទាំងអស់គ្នាបាទបងបងជំរាបសួរបងបងទាំងអស់គ្នាបាទអីថ្ងៃនេះយើងមក ថតរឿងតើបាយតួអីដែរតួខាងអីដែរគាត់ដូចអត់មានតួអីដែរគាត់ថាខ្ញុំជួយដឹកនាំរឿងអឺអូអូខាងដឹកនាំរឿងអីបាទអត់ទេខ្ញុំគាត់គាត់ជួយជួយដឹកនាំដូចអឺសហការីអញ្ចឹងហ៎បងអូអូបាទបាទបាទចឹងម៉ាម៉ានចាប់ផ្ដើមសំដែងអឺម៉ោង2ជាង3ម៉ោងខ្ទង់3យើងចាប់ដើមសំដែងអូអូចឹងរឿងហ្នឹងរឿងអីគេដែរចំណងជើងរឿងចំណងជើងអឺ ចាំឲ្យអ្នកដឹកនាំរឿងគាត់បង្ហាញហើយចង់ surprise បងប្អូនព្រោះថារឿងនេះគឺជារឿងមួយដែលបែបសុកស្រែចកាហើយមានស៊ីនជាច្រើនដែលបងប្អូនចង់តាមដានទស្សនាអញ្ចឹងណាហើយ ធានាថាជក់ចិត្តដុតអារម្មណ៍បងប្អូនចង់ទស្សនាតែម្ដងអញ្ចឹងហ៎បាទអញ្ចឹងអត់មានអីត្រូវវែងឆ្ងាយទៀតទេអញ្ចឹងតួបាទមកលូចចាត់សាក់ឥឡូវមកតួហ្នឹងតួគ្រូគ្រូគ្រូខ្មែរគ្រូខ្មែរអូគ្រូខ្មែរមើលជំងឺអីចឹងដែរមើលជំងឺអីចឹងណាប៉ុន្តែរៀងស្ទាវដែរអូរៀងស្ទាវដែរទេបាទបាទឃើញស្អាតបានឃើញស្អាតអត់បានខ្ញុំហ្នឹងហើយអញ្ចឹងមានអី ផ្ដាំឲ្យបងប្អូនជួយគ្រប់គ្រងអញ្ចឹងបាទមានពាក្យពេចន៍អីសូមផ្ដាំផ្ញើទៅទៅដល់ទស្សនិកជនទាំងអស់ដែលបាន live page ហ្នឹង follow និតឯកបាទអញ្ចឹងចង់ដឹងថាសាច់រឿងល្អមើលប៉ុណ្ណា ហើយជារឿងអ្វីដែរចំណងជើងអីដែរសូមតាមដានទស្សនានៅលើទាំង Facebook ទាំង YouTube គឺឈ្មោះថារនិតឯកបាទសូមគ្រប់គ្រងពួកយើងផង បាទជាស្នាដៃខ្មែរបាទបាទស្នាដៃខ្មែរបាទអញ្ចឹងអរគុណច្រើនណាបាទអរគុណបាទបាទ